បាទជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអឺនៅក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំចង់ចេញវីដេអូបាទនៅក្នុងរបៀបតើនៅពេលដែលដែល Gmail Moonton របស់យើងហ្នឹង នៅពេលដែលវាខូចឬមួយក៏វាបាត់បាទហើយហើយយើងសួរថាតើយើងអាចយក account មកបាទ legend របស់យើងហ្នឹងយកវាមកលេងបានវិញដែរឬទេបាទអញ្ចឹង ក៏ខ្ញុំចង់ចេញវីដេអូនេះឆ្លើយតបទៅកាន់ប្រូម្នាក់ដែរដែលគាត់បានសួរខ្ញុំដែលគាត់ថា Gmail អឺគឺ account មុនធូនរបស់គាត់ហ្នឹងគឺខូចបាត់ password អីចឹងទៅបាទហើយគាត់ដាក់ Gmail សង្គ្រោះហ្នឹងគឺអត់បានទេ បាទអញ្ចឹងវីដេអូហ្នឹងក៏ខ្ញុំចង់ចេញទៅកាន់គាត់ហើយក៏ដូចជាអ្នកទាំងអស់គ្នាដែលជួបបញ្ហាបែបហ្នឹងបាទអញ្ចឹងមុនឈានចូលវីដេអូបាទកុំភ្លេចបាទចុច like ចូលការ subscribe ជូនខ្ញុំម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតសម្រាប់ខ្ញុំ តោះឥឡូវយើងចូលមកកាន់វីដេអូរបស់យើង បាទអញ្ចឹងចំពោះវីដេអូនេះផងដែរបាទគឺខ្ញុំចង់ស្រាយចំណងបងប្អូន ដែល គឺ Gmail របស់គាត់ហ្នឹងដែល connect ជាមួយនឹង Moonthon account ហ្នឹងគឺវាបាត់ឬមួយក៏បាត់ password ហើយគាត់ play password អញ្ចឹងទៅ ដែលគាត់បាន add recovery ត្រឹមត្រូវដូចជា add លេខទូរស័ព្ទអញ្ចឹងទៅត្រឹមត្រូវអញ្ចឹងណាអ្នកគ្នាហើយដល់ពេលដែលវាបាត់ទៅគឺអាចនឹងពិបាកដល់គាត់បាទអញ្ចឹងគឺឃើញមានគ្នាយើងគាត់សួរខ្ញុំយើងច្រើនដែរអារឿងបាត់ Gmail Moonthon ហ្នឹងហើយអាចយក account បានអត់អញ្ចឹង បានដូចជា account នេះផ្ទាល់អញ្ចឹងគឺវា Gmail គឺនៅខ្ញុំទេប៉ុន្តែបាទឧទាហរណ៍ថា account Mobile Legend ហ្នឹងគឺ Gmail គឺវាភ្ជាប់ជាមួយនឹង Moon Tone បាទគឺនៅជាមួយនឹង Moon Tone គឺ account ហ្នឹងគឺយើងអាចឆាងវាបានបាទគឺគឺ Gmail យើងគឺនៅក្នុងទូរស័ព្ទគឺយើងអាចឆាងបានប៉ុន្តែបើអ្នកគ្នាច្រឡំ log Gmail ហ្នឹងចេញទៅខាងក្រៅពីទូរស័ព្ទឬមួយក៏ computer បាទគឺយើងអាចឆាងបានទេបាទតែបើ Gmail ហ្នឹងវានៅក្នុងទូរស័ព្ទរបស់អ្នកគ្នាគឺអ្នកគ្នាអាចឆាងវាបានអឺ តែបើអ្នកគ្នា add ជាមួយនឹង recovery ត្រឹមត្រូវគឺអ្នកគ្នាអាចយក Gmail ហ្នឹងមកវិញបានដែរប៉ុន្តែបើដោយសារតែខ្ញុំគិតទៅគឺអ្នកគ្នាអត់ចាប់អារម្មណ៍ទេជាមួយនឹងរឿង Gmail មុនធូនហ្នឹងបាទអញ្ចឹងគឺវាពិបាកដល់អ្នកនរគ្នាទេបាទអញ្ចឹងចម្លើយគឺអាចយក account លេងបានវិញអត់បាទគឺអាចប៉ុន្តែអ្នកគ្នាអាចដូរវាមក connect ជាមួយនឹង Facebook ឬមួយក៏ VK account ឬមួយក៏ TikTok អីចឹងទៅទើបយើងអាចយកវាលេងនៅថ្ងៃខាងមុខទៀតបានបាទ បើយើងមិនយកវាធ្វើបែបហ្នឹងទេគឺយើងអាចលេខថាមកវាបានទេខ្ញុំក៏ចង់បញ្ជាក់ប្រាប់ទៅកាន់អ្នកនរគ្នាថានៅពេលដែលយើងបង្កើត Gmail មូលធូនដាក់ជាមួយនឹងមូលធូនហើយគឺយើងត្រូវតែការពារវាឲ្យបានត្រឹមត្រូវ recovery បានត្រឹមត្រូវបាទបើពិបាកទៅគឺមិនពិបាកដល់ខ្ញុំទេគឺពិបាកទៅកាន់អ្នកនរគ្នាហើយអ្នកគ្នាសួរថា account នៅពេលដែល connect ជាមួយនឹង Facebook ក៏ដូចជា TikTok ហើយនឹង VK account តើយើងអាចលក់វាចេញដែរឬទេបាទចម្លើយគឺយើងអាចលក់វាបានទេបាទគឺលក់បានគឺយើងអាចលក់ឲ្យមិត្តភ័ក្តិអ្នកគ្នាទៅគឺគេទិញតែបើលក់ ឲ្យគេផ្សេងគេអត់ទុកចិត្តអ្នកគ្នាទេដោយសារវាមាន Gmail ដូច password ត្រឹមត្រូវបាទអញ្ចឹងអឺគឺចម្លើយប្រាប់ទៅកាន់អ្នកគ្នាបាទគឺយើងអាចដូរមក connect ជាមួយនឹង Facebook ក៏ដូចជា TikTok អីចឹងទៅដើម្បីលេងផ្កាយខាងមុខទៀតបាទដោយសារអីគឺបាត់ Gmail បាត់ហើយបាទបាទអញ្ចឹងវីដេអូហ្នឹងក៏ចង់ឆ្លើយតបទៅកាន់អ្នកគ្នាតែប៉ុណ្្នឹងដែរបាទអញ្ចឹងអឺពេលបង្កើតអីគឺ Air Recovery ត្រឹមត្រូវមកអ្នកគ្នាហ្នឹងហើយហើយក៏អរគុណមកចំពោះវីដេអូនេះបាទក៏មានតែប៉ុណ្្នឹងដែរបាទអរគុណមកជួបគ្នានៅវីដេអូបន្តទៀតហោះបាទបើមានចម្ងល់គឺអាចចំណិតក្នុងវីដេអូនេះបានអរគុណបាទ